Tôi cho dân Tôi kêu chân Tôi sẽ bắt đầu Còn dễ rồi Ông hai huệ Thank you. គឺព្រះមហាបាលព្រះកថាដែលព្រះសាសនាបានលើកកាត់សំដោយវតីមានបំណងចង់ធ្វើដំណើរឲ្យជឿចូលមកក្នុងអអក្នុងព្រមនេះបាទសូមជើញជួយយកសម្ភារៈដែលនៅខាងក្រៅនេះបាទសូមជើញសូមបាទ

ជាជ្រះថ្លាបានចំណាយនៅទីវត្តអបតិផ្សេងដើម្បីចូលរួមក្នុងកម្មវិធីបុណ្យភ្នំពាន់និវត្តសមរមកនេះរបស់យើងខ្ញុំនេះដូច្នេះយើងខ្ញុំសូមសម្ដែងនៅសេចក្ដីស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតហើយសូមគោរពអញ្ជើញដល់យើងថាមានបងប្អូនយើងទាំងអស់អញ្ជើញចូលក្នុងមហាសាលដោយសេចក្ដីស្រស់ស្រាយនិង

មានរូបនៃវិសោធន៍នៅក្នុងពិធីបុណ្យនេះហើយក៏បានទទួលនៅកិរិយាបថដែលត្រឹមត្រូវយ៉ាងនេះហើយបើសិនជាមានតំណាងណាមួយថាឲ្យគ្រួសាររបស់បងខ្លួនផ្សេងក្នុងពេលនេះក៏ខ្ញុំសូមប្រកពិធីឡើងដើម្បីមានយោបល់ឬក៏ផ្នែកនៃទីកថាណាមួយក្នុងពេលនេះសូមប្រកពិធីបាទហើយសូមជាមានប្រកបជា

គ្រួសារបានចំណាយនៅក្រកាសទៅតាមប្រភេទដំណើររបស់គាត់ដែលអាចជួយបានហើយបានតែហងនាំយកដើម្បីជួយទីកុសលនៅក្នុងពេលនេះដូច្នេះខ្ញុំបាទជាតំណាងនៃគណៈកម្មការចាត់ការបាននៅក្នុងពេលនេះសូមទទួលជំនាញអឺលោកគ្រូនៅរបស់ជាពលរដ្ឋជ័យដើម្បីជាតំណាងឲ្យសង្គមគ្រួសារ ដៃនៅកន្លែងហាងខ្លះខ្លះនៅក្នុងពេលនេះដូចជាសូមប្រកបគ្នានិមន្តសូមប្រគំប្រកបព្រះអង្គជាព្រះបានរបស់ព្រះបាយតាសូមនៃការរាប់អានចំពោះជាការវិទ្យាមុខព្រះបាយតាព្រមទាំងថាទាំងអស់ជាមកថាភាពពលណាងឲ្យចំពោះព្រះតាលោកតានឹងទេ ដូចជាអ្នកគួយដែលនៅឯសហរដ្ឋអាមេរិកហើយក៏បានផ្ញើប្រកាសមកឲ្យគូននិងកូនកូននៅឯស្រុកកម្រោលក្នុងទីវត្តនេះយ៉ាងសេរីកម្មដើម្បីកសាងជាភូមិមួយចំនួនទឹកប្រាក់4លានត្រូវ10ខាងព្រមទាំងមានទេវគុកផ្សេងៗក្នុងនោះមានប្រពុតបរិមាណក៏ជាដើម ដោយការយល់ឃើញថាសង្ខារសត្វទាំងឡាយមិនទីពេញមិនផុតរត់រួចអំពីការចងចាំគឺស្រាប់និងប្រៃលក្ខណ៍អង្គយអនិច្ចំទុក្ខអនត្តាយល់ឃើញដូច្នោះហើយក៏បានយកប្រកាសនេះក៏តាំងជប់ភ្នំដើម្បីសន្សំកុសលទៅអនាគតជាតិនិងកសាងសេចក្តីសុខទទួលការយោងទៅតាមដំណឹងដែលលោកគ្រូប្រជាធិការខាងវត្ត ហើយបានដឹងថានំដែលគុំជាទីបំផុតហើយយើងសន្មតឲ្យឈ្មោះថាព្រះវណ្ណមនីចិត្តទេនោះគឺជាប្រគំគ្រួសារយើងខ្ញុំដែលបានចេញកសាងដូច្នេះដើម្បីឲ្យមានកម្មវិធីល្អហើយបង្វិលទៅដល់ប្រកែវីដេអូសម្រាប់បងលោកតាខ្ញុំទេលោកទីខ្ញុំគួរឲ្យបានតាមតាមនៅក្នុងពិធីនេះមិនពេញចិត្តប្រគំជេរ បងប្អូនដែលចូលរួមទាំងអស់គ្នាក្នុងនោះរួមមានយាយតុងសុខសួនក្នុងតាំងវិចរហើយសង្គមគ្រួសារដែលចូលជាគោលរបស់តានឹងទេវជាគោលក្នុងផ្សេងដែលចូលជាគោលនឹងបាទនឹងគោលគ្រួសារផងហើយរំលាយមួយចដាល់ដើម្បីយកគ្រឿងបរិការទាំងអស់នោះយកទៅដល់កងនៅក្នុងក្នុងអឺភូមិជាទីបំផុតដែលសន្និដ្ឋានឲ្យឈ្មោះថាព្រមវិជាទេ នេះក្នុងអត្ថន័យរំទៅដំណើរគ្រួសារហើយរៀបរាប់រួមជាមួយនឹងការប្រតិកម្មអំពីសកម្មភាពដោយប្រទេសទាំងនេះដោយគោលដៅចេតនាសង្គមគ្រួសារយើងនឹងបានដល់តាមនេះអរគុណអយសុខចម្រើនគ្រប់គ្រួសារ ទេចំពោះទេចំពោះកម្មក្នុងការរៀបចំរបស់កម្មនេះនៅក្នុងទីនេះទីអង្គជាមួយរបស់ជានៅក្នុងទីនេះបកកនៅព្រះរាជាណារបស់យើងអ្នកទី2ហើយគឺ

Thank you. នុបជាតិសម្រាប់មុខអង្គនុបជាតិសម្រាប់ការគ្រប់សម្រាប់សម្រាប់ជាមួយនឹងក្រុមញាតិមិត្តក្រុមមូលតំបន់ទី2នៃហើយក្នុងមួយចំនួនអ្នកសំណាងអំពីសុខភាពចិត្តដែលព្រះអង្គមានការមានការបានខាងច្រើនហើយពេលនេះហើយគឺសំណាងមកហើយ

ការងារស្មារតីប្រព្រឹត្តទៅជាបានជាអកុសលតែមួយប្រព័ន្ធណាចំណងណាក៏ដូចមានចឹងដែរមិនថាចំណេះចំណេះទូនឹងគាត់ខាងដើមថាពីព្រឹងណាណាដែលមានមនុស្សអត់ ហើយនឹងកំណត់ថាតើទៅខ្លួនព្រះណាដែលព្រះអង្គមានអត្ថនោះមិនអាចគឺគឺជាឆ្នាំយកសាទេតែជារឿងមិនមិនស្រីអាបានគឺជាក្នុងជាសាក៏ប្រហែលថាមានបានមកចូលចិត្តមកប្រកបគុណក៏ចូលទៅតាមប្រតិបត្តិរបស់ đúng lý Hồi giáo tất cả đều là con chung một nhà cho nên chúng ta những người con cái của Đức Chí Tôn tiên linh thừa hành sứ mạng xuống đây để mà cổ hóa chúng sanh thì chúng ta phải tâm đắc bản thân của chúng ta làm sao để làm được được sứ mạng của chúng ta và chúng tôi sẽ ờ, mặt ban ờ, tổ chức việc lễ và